បងហើយកណាហ្នឹងម៉ែនេះខ្ញុំធំហើយខ្ញុំ18ឆ្នាំហើយខ្ញុំចេះមើលថែខ្លួនឯងហើយខ្ញុំមិនមែនក្មេងទៀតទេថ្ងៃនេះគឺជាថ្ងៃបុណ្យសង្សារខ្ញុំទៅជប់លេងជាមួយនឹងពូម៉ារបស់ខ្ញុំកុំទៅអីណាកូនវាមិនល្អទេម៉ែបារម្ភពីកូនណាកុំទៅអីណាកូនណាមនុស្សប្រុសមានល្បិចច្រើនណាម៉ែនេះម៉ែចាប់ដាក់ខ្ញុំទៀតបានទេម៉ែបដៅខ្ញុំនឹងម៉ែល្អគ្រប់គ្រាន់ហើយនៅម៉ែមិនដៃចូលសាលាផង ដឹងអីខ្លះសម័យនេះមិនសម័យទំទាវទេម៉ែម៉ែកុំបារម្ភពីខ្ញុំអីខ្ញុំមិនដើរតាមកន្លងម៉ែទេ ដែលត្រូវគេនន្ទាខ្ញុំថាជីកូនអត់ពូច ន្លែងហ្នឹងគឺគេចាប់ដើមខ្ញុំតែជប់លេងជាមួយនឹងមិត្តភក្តិកុំធ្វើអីកូនកុំធ្វើអីអីកូនកន្លែងនេះឡើងណាម៉ែបារម្ភពីកូនណាកន្លែងកុំធ្វើអីអីកូនកុំធ្វើអីណាកូនឡើងឡើងបារម្ភកុំធ្វើអីអីកូនខ្ញុំមិនដើរតាមកន្លងម៉ែទេខ្ញុំមិនឲ្យគេហៅកូនខ្ញុំថាជាកូនគ្មានពុទ្ធដូចខ្ញុំទេម៉ែឈប់បដៅខ្ញុំទៅបានទេខឹកបានទេឥឡូវទេកុំឲ្យថានិយាយឈប់បដៅខ្ញុំទៀតបានទេ ម៉ែបដៅខ្ញុំទប់គាត់ហើយទប់គាត់ហើយនៅខ្លាំងណាបើម៉ែមិនដែរចូលសាលាផងម៉ែដឹងអីខ្លះយ៉ាងណាគឺចាំបានឲ្យគេឈឺមកអ្នកមើលឈឺមកយ៉ាងណាម៉ែឈប់បដៅខ្ញុំទៅបានទេម៉ែម៉ែបដៅខ្ញុំហ្នឹងម៉ែល្អគ្រប់គ្រាន់ហើយនៅនឹងចាប់ញញយកដាក់ម៉ែមកណាហើយម៉ែមិនដែរចូលសាលាផងម៉ែដឹងអីខ្លះគាត់មក ខូនហ្នឹងខូនហ្នឹងដឹងថាគេអ្នកមើលហ្នឹងគេស្ទិញកន្លែងហ្នឹងគឺអត់មានស្ទិញទេមកព្រោះកន្លែងប្រូនមុតមុតណាម៉ែម៉ែមិនដែរចូលសាលាផងមិនស្ដាប់ទេមកម៉ែចង់អីគាត់ញញមកនិយាយទៅខាលមកខាលប្រកន្លែងហ្នឹងវិញចរិតខ្ញុំយើងគឺចាំតែទួឯងកន្លែងនេះហ្នឹងដែលធ្វើឲ្យយើងនឹកសម័យមកវិញហើយយើងចង់សម្រាប់ខ្លួនដោយសារខ្លួនឯងខុសនឹងម្ដាយកន្លែងហ្នឹងណា អញ្ចឹងអូនយើងបាត់ខ្វាំងអូនយើងភាសាដូចគ្នាទេបើស្រាវទៅវាខុសស្រាវទៅយើងដាក់ថូនឲ្យវាមុតឬអីគឺអាស្រ័យលើសម្លេងខាងយើងតែខ្លាំងណាគឺខ្លាំងតែសំខាន់ណាម៉ែម៉ែមិនដែរចូលសាលាផងម៉ែដឹងអីខ្លះរីសកត់ណាអញ្ចឹងអាកន្លែងហ្នឹងគឺឈឺខ្លាំងណាខំឲ្យកូនទៅសាលាទៅទៅអញ្ចឹងសម័យនេះហើយមិនមែនសម័យទុំទាវទៀតទេញញយល់គ្រប់ទៅម៉ែមកខ្ញុំមានសិទ្ធ អ្វីដែលខ្ញុំធ្វើម៉ែក៏បារម្ភពីខ្ញុំខ្ញុំមិនដើរតាមកន្លងម៉ែទេ ដែលត្រូវធ្វើឲ្យនិន្ទាថាខ្ញុំជាកូនអពុជខ្ញុំមិនវិញមិនវិញចេញទៅហើយកន្លែងណាដែលធ្វើឲ្យម៉ែនេះម៉ែត្រូវគេនិន្ទាថាខ្ញុំកូនអពុជកន្លែងហ្នឹងម៉ែឈឺស្រុតស្រុតកូនមកចាំម៉ាតាយើងពេលដែលយើងជាញ៉ាំមើលគេតែពេលបើយើងនិយាយស្រាវគេទៅឯង គេបានទៅសារសៅរវាងជឿប្រាក់ជឿអារម្មណ៍អ្នកមួយមួយចុងក្រោយអារម្មណ៍មួយផុតហ្មងហ្នឹងហើយហ្នឹងហើយហ្នឹងហើយបើយល់ឡើងហ្នឹងទឹកណែប៉ាត់ប៉ាត់ដល់ឈួរក្នុងតាមមើលម្ដងមានតែអាឈឺចេញក្នុងមកគប់គប់គប់គប់ឈួរក្នុងឈឺខ្លាំងណាស់ដល់កូនថាឲ្យចឹងវាអស់ខ្លាំង គ្រាន់ហើយនៅម៉ែមិនដៃចូលសាលាផងម៉ែដឹងអីខ្លះសម័យនេះម៉ែសម័យកុំជឿទេម៉ែខ្ញុំធ្វើអីជាសិទ្ធិរបស់ខ្ញុំម៉ែកុំបារម្ភពីខ្ញុំអីខ្ញុំមិនដើរតាមកន្លងម៉ែទេហើយខ្ញុំក៏មិនឲ្យគេហៅខ្ញុំថាខ្ញុំមិនដើរតាមកន្លងម៉ែទេហើយខ្ញុំក៏មិនឲ្យគេហៅកូនខ្ញុំថាជាកូនគ្មានពួកដូចខ្ញុំដែរ ខាត់ខាត់សិនខ្ញុំមានសិទ្ធិតន់ខាត់មានសិទ្ធិធ្វើអ្វីដែលខ្ញុំចង់ធ្វើថយនេះតិចទៅម៉ែកុំរំពីខ្ញុំខ្ញុំមិនដើរតាមកន្លងម៉ែទេឥឡូវញញសកត់យកមកចុងក្រោយនេះឡើងខ្លាំងមែនតើដែលត្រូវគេនិន្ទាថាខ្ញុំជាកូនពូចឥឡូវយើងឈឺណាហ្នឹងហើយអត់មានកន្លែងបាយនឹងគឺអាចឈឺកន្លែងណាតែត្រូវគេនិន្ទាថាខ្ញុំជាកូនអត់ពូចហើយឡើងខ្លាំងម៉ែខ្ញុំមិនដើរតាមកំឡោម៉ែទេអាហ្នឹងឡើងមកមកតង់ ដល់ពេលមួយទៀតឡើងពីតង់ដែលត្រូវគេនទាថាជាខ្ញុំជាកូនអត់ពុយណាត្រូវគេនទាខ្ញុំថាជាកូនអត់ពុយណាណាខ្ញុំមានសិទ្ធិធ្វើអ្វីម៉ែកុំបារម្ភពីខ្ញុំខ្ញុំមិនដើរតាមកន្លងម៉ែឡើងឡើងខ្លាំងទេអានេះឡើងខ្លាំងមែនតើតែត្រូវគេនទាថាខ្ញុំជាកូនអត់ពុយបាច់ពីតង់មួយពីរ ពីដើមទៅបើអត់ទៅយកពីនេះមកម៉ែឈប់បដៅចុងទៀតទៅបានទេនឹងយកទៅដើម្បីកណ្ដឹងគេយកខែមួយទៀតដើម្បីស្អាតស្គាល់បារម្ភមួយគ្នា5វាជាមួយគ្នាបានរោទៅល្អមកគេអត់កាត់បាទអត់កាត់អូនទៅសោះគ្រឿងហើយដាក់គ្រឿង1 2 3 4 5 action ម៉ែនេះម៉ែជម្រាបខ្ញុំទៀតបានទេម៉ែបដៅខ្ញុំយ៉ាងម៉ែល្អគ្រប់គ្រាន់ហើយនៅម៉ែមិនដៃចូលសាលាផង ថ្លៃនេះមានថាឈឺឬដប់ដល់លេខដប់ហើយពីកូនតាក់មកតាមតាក់តោះត្រៀម1 2 3 4 5 and action chung cho và anh bắt tiền thì tôi một hộ đó ok mọi người bắt nó đi trang này cũng quý với có có thật và nó bàn thật tiền muối dạ, phí với bốn tám roll action cho dạ, mọi ta cùng chung châu Thank you. សិននិយាយរួមយកអាស៊ីនទៅចប់ក្រោយនេះទី12ណាកន្លែងហ្នឹងគឺប្រោធ្ងន់លើអាជួរឯងណាអឺកន្លែងហ្នឹងកន្លែងដឹកខ្លួនឯងកន្លែងចាំពេលអារម្មណ៍នេះចិត្តធ្លាក់ទឹកភ្នែកនេះចាប់ធ្លាក់ទឹកភ្នែកកន្លែងម៉ែនេះប្រចាំកន្លែងម៉ែណាទីទៅនេះនេះនេះនេះនេះសំខាន់កន្លែងនេះជួរគាត់សំខាន់ដែរកន្លែងហ្នឹងណាអញ្ចឹងអឺពេលតែគេរោចោលហ្នឹងចូលពីកន្លែងនេះមកដែរយើងចាំមើលថូនលេងគូណា họ ờ, cắm cái giọng mình đến lúc lơ đấy họ cắm số to họ đấy lo nên con nè chị sẽ ăn tăng nhắn nè vì tăng mình không có có cái tặng của mai tôi vừa anh mai thằng ba rồi hai mẹ con không nhắn là phải cơm nhớ là phải cơm vậy đi làng làng mai ăn cơm xong tôi mai giờ nó dùng mình nào lại con trong ai nãy có tiền អញ្ចឹងទៅពេលដែលគាត់ចាំអោចំណែងខ្លួនឯងអារម្មណ៍យើងទៅតែវាសំទឹកណែទៅសំទឹកណែហើយចាំជួជួគួរធ្វើមកចាំជួឡើងលេងតាហៅមូលថូនដូចលេងមិនណាតាំងតែនិយាយពួរនិយាយពួរតាំងតាំងចឹងមកហើយខ្លាំងបំផុតគឺកន្លែងនេះម៉ែឲ្យកូនសុំដល់មកបានតែកន្លែងទឹកកន្លែងស្គ្រីមចឹងអញ្ចឹងលើកតែពេលដែលបើនិយាយទៀតណា គាត់យល់ទៅមួយយកព្រោះអានឹងទឹកណែចេញបានច្រើនទេខ្ញុំជឿថាទួលលេខបានហើយមួយយកឲ្យយល់ទៅអត់យល់ទៅអត់រួចទេយល់ណាអានេះគោះអាជូណែកុំឲ្យទឹកនៅផ្ទះនៅពេលដែលគាត់ទៅហៅបុកខ្លាំងនេះម៉ែកូនសុំទោសម៉ែយ៉ាងមកលេងរហូតលេងរហូតដល់នេះបងវត្តលេងឲ្យព្រួយនេះហ្នឹងហើយយកទៅយកទៅ đây này, này Đó, vô mặt con xanh, vô mặt con tôi cho xanh đấy Anh vô anh mình mua nó hai xanh, thấy đầm đi Chắc dạ. dạ. dạ. Cứ vô nắng sẽ để vô cùi ngõ Vô cùi ngõ bạn đấy Vô cùi ngõ hả? Vô cùi bá vậy Sao ta để Đây Anh lấy dương rồi, ai tua đất tôi này Dương rô cháo, phi cháo sao? mà ok là tên ta ok này ta nó ngày ta áo ngày ta ta đặt ta đặt cả lòng tôi ta của tân ờ, tức à châu hai đó châu hai mà châu hai mà mua anh dùng thiệt châu ao tan trung hai máu thoáng đó à tròn gió trăm đặc biệt đây tật này này như thế tục tật này à cô ấy quạt châu đây, roll. Action. action ម៉ែវាយដោយសារតែលើកខ្លាំងថឹកទេទោះបីជាខ្ញុំទោះបីជាខ្ញុំហ៊ានមិនបកទោះបីជាខ្ញុំរៀនមិនបកែកាក់មានតែបានអង្គខាងនេះបាទមានអង្គខាងនេះបណ្ឌិតគេនៅខាងនេះបណ្ឌិតគេខាងនេះនិយាយយើងនិយាយយើងចោលខាងផ្នែករបស់ខាងនេះទូគេនៅខាងនេះនិយាយនិយាយលៀនតាក់ដល់ផ្នែកហ្នឹងណា ត់ចុះអត់កាត់ឲ្យអាគិតចុះ1 2 3 4 5 and action ម៉ែវាយភាសាទៅជាប់លេខ30ទេទោះបីជាខ្ញុំរៀនមិនប៉ាកែក៏ខ្ញុំជាកូនដែលមានពូជល្អដែរមិនដូចអ្នកខ្លះទេមិនដឹងមានពូជមកពីណាម៉ែជាស្រីម៉ាសាឪវិញក៏មិនដឹងមួយណាដែរសង្ស័យតែឪវាចម្រុះហើយអាហ្នឹងគេហៅថាកូនអត់ពូជ ខ្ញុំមានឪតែមួយខួរក្បាលអត់អញ្ចឹងហ៎មិនមែនដូចគេមានឪច្រើនខួរក្បាលច្រើនអញ្ចឹងហើយបានគេរៀនបកែមកយកណៃសម្បត្តិមើលងាយគេម៉ែជាស្រីម៉ាសានឹងមានអីមិនល្អមិនចាំបាច់មើលងាយគេដល់ថ្នាក់ដឹងអំពីឯងអត់ដឹងរឿងទេកុំនិយាយម៉ាសាធម្មតាមានអីណោអាម៉ាសាស្អីស្អីនោះខ្ញុំមិនចង់និយាយទេ ខ្ញុំមិនទាន់គ្រប់អាយុផងបងលេងចង់ស្ដាប់បងណៃនេះនេះនេះនេះប៉ុណ្ណាអាខាងដងរឿងគេអញ្ចឹងអាខាងនិយាយដើមគេនឹងជុំបើរៀនប៉ុណ្អញ្ចឹងទៅវាមិនមិនល្អហើយហ៎ណាស់ណាញ៉ាំបងលេងញ៉ាំមួយណៃស៊ីស្អែងក៏បានដែរ បានយកមកជាតិមកទៅទៅល្អអាសាចាប់ផងដាក់បីមុនតែឃើញស្អាតទេចុយជួយអីបាទទូតមកតោះយើងដល់ដល់ទៀតដល់ថ្មីដល់ទូផងហើយអាហើយយើងទូមកទៅទៅបងទៀតចូលអាវទៅចូលអាវទៅអាវ ซื้อมาแล้วนี่ตัวเป็นบงจากหกเตไหนนี่หมัดโตก็เลยเอาไป màu được, ngon ra vậy, vì si ấy mà cho lại nuôi hoặc hai vậy cho lên cho lắm bi ai nhắc mơ vi lọ dương bao mình សិលមិញម៉ែវាយខ្ញុំដោយសារតែវាណាម៉ែវាយដោយសារតែជាប់លេខ30ទេអីទោះបីជាខ្ញុំរៀនមិនប៉ាកែក៏ខ្ញុំជាកូនដែលមានពូជល្អដែរមិនដូចអ្នកខ្លះទេមិនដឹងមានពូជមកពីណាម៉ែជាស្រីម៉ាសាឪវិញក៏មិនដឹងមួយណាដែរសង្ស័យតែឪវាចម្រោះហើយមែនអញចាំបាច់មើងងាយគេដល់ហ្មង ស្រីម៉ាសាហ្នឹងមានអីមិនល្អមិនចាំបាច់មើលងាយគេមើលកុំបីឯងអត់ដឹងរឿងទេកុំនិយាយណូម៉ាសាធម្មតាមានអីអាម៉ាសាស្អីស្អីនោះហូខ្ញុំចង់និយាយខ្ញុំមិនទាន់គ្រប់អាយុផងអាហ្នឹងគេហៅថាកូនអត់ពូជខ្ញុំមានឪតែមួយគូក្បាលអត់អញ្ចឹងហ៎មិនបែបដូចគេមានឪច្រើនគូក្បាលច្រើន ចឹងហើយបានគេរៀនប៉ាកែ